អ្នកនាងកញ្ញាអ្នកញោមពុតបរិស័ទទាំងអស់អនុមោទនីស្ដាប់នៅធម្មសាកិច្ឆាការសន្ទនាប្រធរដូចតទៅ សូមអនុមោទនី ណាជាបឋមខ្ញុំកណ្ណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពជ្រះថ្លាដល់គង់ពោះលោកសូមក្រាបថ្វាយបង្គំចំពោះគុណចាស់ពធារានុធារៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូមមរណពោលោករស្រីនិងកញ្ញាញញុំពុតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីវត្ត រតនារាមទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃ 6កើតខែមករាឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅ ថ្ងៃទី10ធ្នូឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិសន្តានាប្រចាំថ្ងៃ សុខដែលមានការនិមន្តចូលរួមពីគុណចាស់ពីព្រះអង្គហើយនិងឧបាសិកាម្នាក់ណាណាសូមស្វាគមន៍គុណចាស់ច័ន្ទញាណសារណោផងនៅក្នុងវត្តធម្មសាមគ្គីដោយសេចក្តីគោរពជាថ្លាណាសូមខ្លា សាថ្លៃបង្គំគុណចាស់ចន្ទជុតតោមេមនកូនទៅក្នុងវត្តរស្មីរតនសាមគ្គីហើយនឹងសូមស្វាគមន៍ឧបាសិកាណប់សវណ្ណមកពីទីក្រុងភ្នំពេញហ្នឹងហើយថ្ងៃនេះគឺថ្ងៃសុក្រដែលយើងតែងតែមកជួបជុំគ្នាដើម្បីយើងពិភាក្សាឬក៏សន្ទនាពធដែលយើង បានដាក់នៅក្នុងប្រធានបទគឺសពរសធរ5យ៉ាងថ្ងៃនេះគឺជាថ្ងៃបញ្ចប់ហើយ អឺបញ្ចប់នៅមេតិការហ្នឹងហើយយើងនឹងឈានចូលតាមយោបល់គុណចាស់ញាណសណោយើងនឹងចូលទៅក្នុងសន្ទនាអំពីសិលវិញម្ដងពីពាក្យថាសិលហ្នឹងយើងមិនតាន់បានជជែកទេក្នុង បញ្ញកិរិយាវត្ថុ10យ៉ាងហ្នឹងទើបបានតែមេតិការទី1គឺទានអមយៈបន សម្រាប់ដោយការធ្វើទានហើយយើងនឹងឈានចូលទៅក្នុងខែខែ ខែ12ហ្នឹងខែធ្នូហ្នឹងយើងនឹងចាប់ដើមបន្តពីសិលតទៅទៅមុខទៀត ដើម្បីយើងវិភាសាឬសន្តានាវធរនៅក្នុងអឺមេតិកាទី2គឺបញ្ញកិរិយាប្រការទី2មានសីលមយៈបន សម្រាប់ដោយការធ្វើសិលអធិសាសិលអូខេឥឡូវយើងគណៈសូមក្រាបថ្វាយបង្គំគុណជញ្ញាណសណ្ណោមេត្តាធ្វើការដើមសេចក្តីក្នុងកិច្ចភាសា សន្តានាពធអំពីទានមយៈឬក៏សពរសធរនឹងទី5បញ្ចប់បញ្ចប់ថ្ងៃហ្នឹងថ្ងៃហ្នឹងចឹងខ្ញុំចាស់សូមមេត្តាធ្វើសេចក្តីអត្ថាធិប្បាយដោយតទៅសូមនិមន្តទៀតសូមអរគុណជាបឋមខ្ញុំសូមនមស្ការចំពោះ គុណនៃព្រះរតនត្រ័យដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លា ក្រៃលែងសូមនមស្ការចំពោះខាងចាស់ ចនយោតោគុណសវណ្ណបញ្ញោដោយសេចក្តីគ្រប់ប្រក្រៃនឹងនមស្ការថ្វាយបង្គំចំពោះព្រះសង្ឃគ្រប់ព្រះអង្គដោយសេចក្តីគ្រប់ប្រក្រៃដើម្បីលើកចម្រើនពរខ្ញុំបានសិកានុកសវណ្ណជាមួយលើញាតិញោមពុទ្ធបរិស័ទប្រុសស្រីទូទៅណាដែលមានប្រក្តីក្នុងការចូលស្ដាប់ជារៀងរាល់ ពេលវេលានៃការផ្សព្វផ្សាយរបស់ក្រមព្រះសវណ្ណបញ្ញោក្នុងការសន្ទនាពធប្រចាំរាល់ថ្ងៃសុខក្នុងពេលយប់ខែហ្នឹងនៅខាងស៊ីដនីពេលល្ងាចព្រោះថ្ងៃទៅតែនឹងលិចណាខែនៅម៉ោង8នៅខាងទីក្រុងសេតនីហើយនៅខាងទីក្រុងព្រីស្បិនម៉ោង7 7ហើយនៅទីក្រុងភ្នំពេញម៉ោង4ចាប់ផ្ដើមដល់ម៉ោង4:10នាទីហើយក្នុងថ្ងៃនេះយើងនឹងបានឱកាសបន្តព្រោះខកខានពីសប្តាហ៍មុន មានកិច្ចហើយអត់បានចូលសន្ទនាសម្ដែងពធក្នុងសប្តាហ៍នេះយើងបន្ត នៅក្នុងពុញ្ញកិរិយាវត្ថុទាំង10ប្រការហ្នឹងយើង លើកទៅក្នុងបញ្ញកិរិយាវត្ថុទី1យកមកសម្ដែងពង្រីកសេចក្តីក្នុងទានអមយៈហើយតកតូននៅ ក្នុងទានហ្នឹងគឺបនដែលសម្រាប់មកពីទានហ្នឹងក៏លើកអំពីទានមានច្រើនភេទគឺទានមានពួក2ទានពួក3ហើយនឹងចូលដល់ទានពួក5នៅក្នុងសពរសទាន ទាំង5ប្រការមានសទ្ធាយៈទាំងអង្គតេតេការឲ្យទានដោយសទ្ធាសកច្ចੰទាំងអង្គតេការឲ្យទានដោយសេចក្តីគោរពហើយនឹងការលេអ្នកទាំងអង្គតេតេឲ្យទានដោយតាមកាលហើយនឹងអនុកេតចិត្តតោទាំងអង្គតេតេឲ្យទានដោយចិត្តអនុគ្រោះហើយនឹងអតានញ្ញចបរញ្ញចអនុវហចៈទាំងអង្គតេតេ ឲ្យទានដោយការមិនបៀតបៀនខ្លួនឯងនិងអ្នកដទៃណាក្នុងការលើកឡើងហើយនឹងសម្ដែងតកតងនៅក្នុងទាននេះក៏ជាថ្ងៃបញ្ចប់នៅក្នុងការសម្ដែងបននៃសម្រាប់ពីទានហ្នឹងផងក្នុងបរិយាកាសវត្ថុទី1ហ្នឹងអញ្ចឹងនៅក្នុងមេតិកាហ្នឹងគឺយើងចូលដល់ មេតិកាទី5គេថាឲ្យទានដោយមិនបៀតបៀនខ្លួនឯងហើយនឹងមិនបៀតបៀនអ្នកដទៃពាក្យថាមិនបៀតបៀនតែមិនបៀតបៀនហ្នឹងមកថាសម្រាប់ខ្លួនយើងហ្នឹងគឺគ្រប់ណាកុសលធម៌ទាំងអស់ជាពិសេសគឺការឲ្យទានហ្នឹង គឺมันมันបានមើលងាយมันបានមើលងាយទៅនៅក្នុងកុសលថ្នាក់ទៀនហ្នឹងទោះបីជាឲ្យវត្ថុអីក៏ដោយឲ្យអ្វីក៏ដោយក៏มันបានមើលងាយទៅនៅក្នុងទៀនកុសលដែលសម្រេចមកហ្នឹងទេកាលណាបើយើងមើលងាយអានេះឈ្មោះថាយើងបៀតបៀនខ្លួនឯងពីព្រោះពេលខ្លះយើងអាចមើលងាយចឹងតែឲ្យរបស់ នេះឬក៏វត្ថុនេះ បននេះ មិនមានកម្លាំងមិនមានផលអីប្រសិទ្ធភាពពិតណាគ្រប់បនទាំងអស់គ្រប់ទានវត្ថុដែលយើងត្រូវឲ្យហ្នឹងគឺសម្រាប់ជាកុសលណាតែយើង ដឹងថាកុសលហ្នឹងប្រភេទនេះប្រភេទនោះប៉ុន្តែក៏ជាកុសលពេលខ្លះយើងគិតថាបនហ្នឹងមិនមានផលឬក៏មកឲ្យផលអីចឹងគឺក៏បនហ្នឹងតិចតួចណាហើយមួយយ៉ាងទៀតតែ តែថាមិនបៀតបៀនអ្នកដតីហ្នឹងនៅក្នុងអត្ថកថាលោកពញ្ញុលថាគឺមិនលុបគុណអ្នកដតី ណាគឺមិនលុបមិនលុបគុណមិនមើលងាយគុណឬក៏បំបត្តិគុណរបស់អ្នកតីដូចជាពេលដែលយើងឲ្យអីចឹងយើងណែឲ្យដូចមានមកគល់ខ្លះក្នុងលោកនេះ មានអញ្ចឹងណែដូចថាអ្នកដតីធ្វើសេចក្តីល្អឬក៏ជួយ ទំនុកបំរុងដល់ខ្លួនយើងអញ្ចឹងហើយស្រាប់តែយើងជូនឬក៏យើងឲ្យវត្ថុនឹងទៅដល់អ្នកដតីវិញគឺ គិតថាឲ្យវារួចគាត់ថាឲ្យវារួចគុណកុំឲ្យវាជាពាក់ជាពេលអីជាមួយ នឹង គេអីចឹងទៅឲ្យទៅវារួចគ្នាវាចប់ត្រឹមប៉ុណ្ណឹងដូចថាយើងហៅថាដូចសងចឹងដូចថាគេឲ្យមកប៉ុណ្ណាហើយយើងសង ទៅគេវិញទៅអានឹងក៏រាប់ចូលនៅក្នុងការបៀតបៀនអ្នកដតីដែរពីព្រោះយើងឲ្យទៅលុបបំបត្តិអ្នកគុណហើយជាពិសេសគេយើងជាកូនចៅប្រុសស្រីហ្នឹងហើយ ណាដែលយើងនៅក្រោមការគ្រប់គ្រងទំនុកបំរុងរបស់ណាមេដាបៃតាអញ្ចឹងការចិញ្ចឹមបីបាច់ថែរក្សាមកពេលខ្លះទៅយើងមិនដឹងអ្វីជាគុណពិតប្រកបអ្វីជាសេចក្តីល្អរបស់មេដាបេដាអញ្ចឹងទៅពេលយើងជាអ្នកប្រកបកិច្ចការងាររស់ស៊ីមានទ្រព្យសម្បត្តិអីចឹងទៅ យើងគិតថាឲ្យគាត់ហ្នឹងវាមិនមែនតាំងចិត្តបូជាគុណវាអត់មានគុណរបស់គាត់មកជាអារម្មណ៍អីថាបូជាមេត្តាបិតានឹងជាអ្នកមានឧបការៈគុណអីក្រៃលែងគួរដល់ការគោរពគួរដល់ការបូជាគឺគេឲ្យដូចជាហៅថាមេត្តាមិនមានគុណអីក្រៃលែងថាគាត់ចិញ្ចឹមក៏ចិញ្ចឹមគាត់ដោយធម្មតាវាមិនមែននៅក្នុងលក្ខណៈការបូជាដោយសម្លឹងឃើញគុណអីទេអាហ្នឹងវាទៅជាការបំបត្តិ រហូតដល់ពេលខ្លះក៏ពោលថាចិញ្ចឹមមកឲ្យអស់ច្រើនប៉ុណ្ណឹងហើយនៅថាมันមានសេចក្តីល្អអីឬថាមិនបានឃើញគុណខ្លួនឯងទៅវិញទៅទៀតហ្នឹងអាហ្នឹងគឺ វាទឹកចិត្តថាឲ្យហ្នឹងវាមិនមែនបូជាគុណបើសម្រាប់ការឲ្យដែលបូជាគុណគឺយើងអត់អត់បានមានទឹកចិត្តដតីថាជា មេដាដែលថាចិញ្ចឹមហើយហ្នឹងគឺឲ្យប៉ណ្ណេះប៉ណ្ណោះអីរួចគ្នាអីអត់មានទេវាមានអាកំណត់វាអត់មានអាទឹកចិត្តហ្នឹងថាផុតគុណឬក៏លែងជំពាក់គុណអីវាអត់មានអានៅក្នុងកំណត់ហ្នឹងបានទៅជាលក្ខណៈការបូជាការឲ្យដល់អ្នកតាបិតាជាដើមហ្នឹងមិនឈ្មោះថាបៀតបៀនអ្នកដតីទេអាហ្នឹងជាសេចក្តីនៃពធហ្នឹងដែលយើងសិក្សានៅក្នុងឧបតិកាដែលព្រះអង្គសម្ដែងព្រមទាំង ណាអត្ថកថាដែល លោកបញ្យលមកហ្នឹងគឺតកតងនឹងការមើលងាយនៅប៉ុនមើលងាយនៅកុសលដែលខ្លួនឲ្យទានហ្នឹងហើយនឹងយើងឲ្យលុបបំបត្តិគុណអ្នកដតីណាលុបបំបត្តិគុណអ្នកដតីជាដើមនឹងរាប់ចូលទៅនៅក្នុងការបៀតបៀនខ្លួនឯងនិងអ្នកដតីទាំងខ្លួនឯងក៏បៀតបៀនទាំងអ្នកដតីហ្នឹងក៏ឈ្មោះថាបៀតបៀនដែរ ហើយដល់ពេលយើងមិនលុបគុណគេយើងឲ្យដោយការបូជាគុណជាដើមហ្នឹងអានឹងឈ្មោះថា មិនបៀតបៀនខ្លួនឯងមិនបៀតបៀនអ្នកដទៃអញ្ចឹងបានប្រដីយើងអ្នកសិក្សាឬក៏យើងបាន ស្វែងយល់នៅក្នុងពុទ្ធិកាដែលព្រះអង្គសម្ដែងមកអញ្ចឹងទៅការអ្នកដតីយើងស្ដាប់ឲ្យដូចជាព្រះអង្គទ្រង់ប្រកាសសម្ដែងនៅក្នុងនៅក្នុង ទៅរកគាត់ពិសោធន៍អីចឹងថាការរលឹកឃើញឧបការៈគុណតែអ្នកតីបានធ្វើឲ្យដល់ខ្លួនថាអ្នកនេះបានឲ្យរបស់នេះដល់អញអ្នកនេះបានធ្វើគុណនេះណាដល់អញហ្នឹងគាត់ថាយើងរលឹកណាយើងរលឹកដល់គុណរបស់ អ្នកដតីដែលបានឲ្យអីហ្នឹងក៏ដោយហើយដូចជា សំខាន់ដូចជា ប្រសង់យើងអញ្ចឹងប្រសង់យើងបើសម្រាប់អ្នកដែល ឲ្យហ្នឹងគឺច្រើនណាស់តែពីព្រោះប្រសងអញ្ចឹងវារស់នៅ បានប្រព្រឹត្តទៅបានអាស្រ័យលើពុទ្ធបរិស័ទអ្នកទំនុកបំរុងហើយសិតតែជាអ្នកធ្លាប់ឲ្យសិតតែអ្នកធ្លាប់មាននៅគុណណាការបូជា ដោយសេចក្តីជ្រះថ្លារបស់គាត់មែនប៉ុន្តែឈ្មោះថាគាត់អ្នកឲ្យគាត់អ្នកចិញ្ចឹមគាត់អ្នកទំនុកបំរុងណាអញ្ចឹងដល់ពេលយើង សំបីការសម្ដែងពធសម្ដែងអីឬក៏បញ្យលធោអាអីដល់គាត់វិញក៏មិនមែនដើម្បីលុបគុណទៅគាត់ទេប៉ុន្តែក្នុងទីនេះមិនចង់និយាយពីការឲ្យអ្វីដល់ទេគឺចង់និយាយពីការឲ្យទៀនណាគាត់ថាយើងជូនឬក៏យើងឲ្យទៅអ្នកដតីវិញយើងមាន សំគួរដែលថាបុគ្គលដែលគួរឲ្យបានគាត់ថាពិខុសង្ឃយើងវាខុសពីកិរិយាវៈបុគ្គលខ្លះមិនគួរនឹងឲ្យទេ ពីព្រោះវាខ្ទាស់នឹងវិន័យបញ្ញត្តិដែលព្រះអង្គទ្រង់ប្រកាសសម្ដែងមកហើយបុគ្គលខ្លះគួរដល់ការឲ្យចឹងប៉ុន្តែបើសម្រាប់ជាក្រហោះវិញគេគួរទាំងអស់ក្នុងការឲ្យឬការបូជាចំពោះអ្នកដែលមានគុណហ្នឹងអញ្ចឹងដល់យើងឃើញគុណហ្នឹងយើងឲ្យយើងជូនដល់បុគ្គលហ្នឹងវិញអាហ្នឹងឈ្មោះថាការឲ្យរបស់យើងមិនបៀតបៀនទេមិនបៀតបៀនទាំងខ្លួនឯងមិនបៀតទាំងមិនបៀតបៀនទាំងអ្នកដទៃ ជាចំណែក មួយសម្រាប់យើងសិក្សាពីព្រោះក្នុងហ្នឹងពេលដែលយើងស្ដាប់អញ្ចឹងយើងអត់អត់ឃើញថាផលប្រយោជន៍នៃការឲ្យទានហ្នឹងមាន សារៈសំខាន់យ៉ាងម៉េចសម្រាប់ខ្លួនយើងហើយអញ្ចឹងបានព្រះអង្គទ្រង់ប្រកាសសម្ដែងមកនៅក្នុងការឲ្យមិនបៀតបៀនខ្លួនឯងនិងអ្នកដទៃហ្នឹងគឺវាមានផលមាន អានិសង្សរបស់ កុសលហ្នឹងបែរតែពេលដែលយើងឲ្យដោយមិនបៀតបៀនខ្លួនឯងនឹងមិនបៀតបៀនអ្នកដទៃអញ្ចឹងពេលដែលកុសលថ្នាក់ទៀននឹងឲ្យ ផលមកយើងវិញណាពេលដែលយើងមានទ្រព្យសម្បត្តិបានថាភ្លើងមិនឆេះទេដូចថាភ្លើងវាអត់ឆេះទ្រព្យសម្បត្តិហ្នឹងដែលថាទ្រព្យសម្បត្តិហ្នឹងមិនវិនិច្ឆ័យដោយសារភ្លើងឆេះឃើញមិនវិនិច្ឆ័យដោយសារទឹកលិចឃើញមិនវិនិច្ឆ័យដោយ ចោលលួចទៅចោលប្លន់អីចឹងទៅហើយมันมันវិនិច្ឆ័យដោយពរាជារៀបយកអីចឹងអាហ្នឹងផលនៃការឲ្យទានមិនបៀតបៀនខ្លួនឯងអ្នកដទៃអញ្ចឹងបានយើងពិចារណាមើលនៅក្នុងចំណែកការរស់នៅរបស់សត្វលោកក្នុងបច្ចុប្បន្នហ្នឹងពីព្រោះយើងអាចបានយល់ពីចំណែកនៃកុសលស្នាក់ទានហើយនឹងជាទោស នៃការឲ្យដោយបៀតបៀនហ្នឹងយើងអាចបានឃើញយើងអាចបានយល់ដល់ទៅពេលយើងជួបប្រសពក្នុងក្នុងរឿងហ្នឹងក្នុងរឿងថាយើងមានទ្រព្យសម្បត្តិមកចោលវាលួចមានទ្រព្យសម្បត្តិមកត្រូវភ្លើងឆេះគេត្រូវភ្លើងឆេះប៉ុន្តែយើងអាចដឹងថាពីព្រោះបាបប្រកម្មអីពីព្រោះកម្មអីបានជាយើង មានទ្រព្យសម្បត្តិហើយត្រូវវិនិច្ឆ័យដោយប្រការយ៉ាងហ្នឹងវិញអត់ដឹង ចឹងមនុស្សយើងអត់ត្រូវការទេអត់ត្រូវការថា បើមានទ្រព្យសម្បត្តិបាន អ្វីអ្វីមកវាមិនចង់បានដោយការមិនចង់បាត់បង់ទៅដោយអ្នកដតីលួចមិនចង់បាត់បង់ដោយសារភ្លើងឆេះឬក៏ទឹកលិចអីទេប៉ុន្តែកម្មហ្នឹងវាត្រូវបានមកចឹងហើយ បានព្រះអង្គបង្ហាញពីផលហ្នឹងឲ្យយើងឃើញទៅវាជាទុកណែទៅជាទុកទៅក្នុងខណៈពេលដែលយើងបរិច្ចាគទានហ្នឹងយើងត្រូវតម្កល់ចិត្តយ៉ាងណាហើយបើយើងបូជាចំពោះ អ្នកដែលមានឧបការៈគុណនឹងយើងត្រូវបូជាទៅដោយយ៉ាងណាតម្កល់ចិត្តយ៉ាងណាក្នុងការលះបង់ក្នុងការបូជានៅតេយ្យធម៌ចំពោះបុគ្គលហ្នឹងអានេះគឺជាចំណែកមួយក្នុងការឲ្យក្នុងការឲ្យអាហ្នឹងបើនិយាយពីការដែលយើងលុបគុណរតីវាច្រើនណាវាក្នុងចំណុចច្រើនគាត់ថាលើកចំណុចនឹងមួយហើយវាតកតងនឹងផលតកតងនឹងអានិសង្សនៃ ផលទានដែលយើង បានឲ្យ ដោយមិនបៀតបៀននឹងខ្លួនឯងនឹងអ្នកដតីហ្នឹងគឺបានទ្រព្យសម្បត្តិហ្នឹងមិនពីអ្នកដោយប្រការៈនឹងណាមួយទេណាហើយយើងមើលយើងមើលក្នុងโลกនេះអ្នកខ្លះមានទ្រព្យសម្បត្តិមកត្រូវភ្លើងឆេះដូចគេថាក៏ខំប្រឹងប្រែងស្វែងរកមកហើយស្រាប់តែបានកសាងផ្ទះផ្លូវត្រូវភ្លើងឆេះផ្ទះទៅទៀតហើយបើមិនចឹងទេវាមានញាតរបស់យើងនឹងត្រូវបំផ្លាញក៏អញ្ចឹងដែលអំណាចនៃសាច់ញាតឬក៏កូនជាចៅអញ្ចឹងបំផ្លាញ នៅទ្រព្យសម្បត្តិរបស់យើងនឹងទៅវិញអានឹងសុទ្ធតែមានទោសអញ្ចឹងគេថាការឲ្យទៀនមិនត្រឹមត្រូវឲ្យទៀនដោយមិនល្អហ្នឹងវាមានទោសហើយបើឲ្យត្រឹមត្រូវវាមានមាន ផលអញ្ចឹងមានគុណតម្លៃនៃកុសលធ្នាក់ទៀនដែលឲ្យផលមក គឺមានលក្ខណៈខុសគ្នាក្នុងចំណែកនៃសប្បុរសទានហ្នឹងអានឹងខ្ញុំក៏គ្រាន់លើកឡើងមួយចំណុចដែលថាតកតងនឹងការបៀតបៀនខ្លួនឯងហើយមិនបៀតបៀនខ្លួនឯងនិងមិនបៀតបៀនអ្នកដទៃបើថា យើងទីមួយយើងឲ្យទៅមិនមើងងាយនៅកុសលថ្នាក់ទានដែលយើងឲ្យហ្នឹងហើយមួយទៀតគឺយើងឲ្យមិនលុបគុណមិនបំបត្តិគុណអ្នកដតីទេអានឹងឈ្មោះថាឲ្យទានមិនបៀតបៀនខ្លួនឯងនិងអ្នកដតីហ្នឹងខ្ញុំក្រៅក៏ចូលរួមចំណែកខាងស្ដីខាងដើមប៉ុណ្ណឹងហើយຕົកប្រកេនឱកាសដល់ការាមចាស់ជាបន្តលើកឡើងជាសេចក្តីយ៉ាងណាតាមទឹកប្រតិខ្ញុំគណៈសូមចូលរួមព្រះសម្បានមោទនីគណៈសាធុសាធុអរអរគុណណាស់គុណចាស់គ្រូញៀនសាណោ ម្ចាស់បាន លើកឡើង គួរឲ្យជ្រះថ្លាហើយកណាក៏សូមលើកសំណួរបន្ថែម ទៅលោកគុណចាស់ចន្ទជុតតោ ក្រំតែឲ្យសោះក៏ឈ្មោះថាបៀតបៀនដែរណោះអេក្រំតែឲ្យទៀនបើតែថាយើងខំប្រឹងលះបង់ទៅជាទៀនហើយហ្នឹងព្រោះទៅព្រះអង្គលោកសំដែងថាជាការបៀតបៀនខ្លួនឯងផងហើយអ្នកដតីទៀត ណាចង់ដឹងបន្ថែមគុណចាស់ហើយចន្ទជុតតមេត្តាបន្ថែមនៃសេចក្តីកណាថែមថយណាណាសាធុជាបឋមខ្ញុំកណាសូមថ្វាយបង្គំព្រះរតនៈទាំង3ដោយសេចក្តីគោរពជ្រះថ្លាសូមថ្វាយបង្គំគុណចាស់ទាំងពីរព្រះអង្គ ឧច្ចាយានសារណោឧច្ចាសវរបញ្ញោនិងថ្វាយគុំព្រះថេររថេរៈគ្រប់ព្រះអង្គដែលមានប្រកបដោយចូលស្ដាប់ពធតាមកាលាយខ្ញុំចម្រើនពរញាតិញោមរបស់សត្វគ្រប់គ្នាដែលបានចូលស្ដាប់កាលាយនិងចម្រើនពរញោមមកបានទីការនប់សុវណ្ណដែលបានចូលខ្លួនមកក្នុងបន្ទប់ ខ្សែធរហើយក្នុងថ្ងៃនេះដល់រាត្រីនេះស្ថិតនៅក្នុងរាត្រីថ្ងៃ6កើតខែមិគសេ ឆ្នាំ ឆ្លូវត្រីស័កពុទ្ធសករាជ2565ស្មើនេះម៉ោង7:24នាទីយប់ហើយនៅព្រីស្បិន ម៉ោង8:24នាទីយប់នៅទីក្រុងសេនីខុសគ្នាបាទសូមឱកាសពីគុណចាស់គ្រប់ព្រះអង្គបាន ចូលរួមសន្ទនាប្រធរនៅ ក្នុងរាត្រីនេះហើយគុណចាស់សវណ្ណបញ្ញោក៏បាន ដាក់ជាសំណួរបន្ថែមទៀតទៅលើ ការធ្វើទៀនរបស់សប្បុរសហើយនិងការធ្វើទៀនរបស់អសប្បុរសដែលយើងលើកជាប្រធានបទមកគឺយើងលើកនៅ ក្នុងសពរិសទាន5យ៉ាងហើយរៀបត្រីនេះ យើងសន្ទនានៅក្នុងចំណុចទី5គឺអត្តានិច្ចបរិញ្ញៈអនុបហច្ចៈទានទេតិ ធ្វើទៀនដោយមិនបៀតបៀនខ្លួនឯងហើយនឹងមិនបៀតបៀនអ្នកដទៃគុណចាញ់ញ៉ាសារណោលោកបានអត្ថាធិប្បាយមកណា20នាទីហើយហើយអំបញ្ញនេះគុណចាស់សវណ្ណបញ្ញោក៏លោកលើកជាសំណួរបន្ថែមថា ការធ្វើទៀនសោះហេតុអីបានជា គាត់ថាបៀតបៀនខ្លួនឯងនៅបៀតបៀនអ្នកដទៃឥឡូវវាចូល នៅក្នុងទានរបស់អសបរោះអញ្ចឹងទេណាណាជាប្រកដីជាធម្មតាយើងនិយាយអំពីពាក្យថាកុសលมันបៀតបៀនខ្លួនទេណាហើយកុំបៀតបៀនអ្នកដទៃដែរពាក្យថាកុសលគឺថាពាក្យថាបត់នេះ ឬក៏ការធ្វើទៀនហ្នឹងក៏ប៉ុន្តែនៅពេលដែលធ្វើ សម្រាប់បថុជន ដែលនៅមានកន្លះណាហើយវាមានមីនៅខាងក្នុង មានមីខាងក្នុងសម្រាប់បៀតបៀនទៅណា មានមីខាងក្នុងណែសម្រាប់បៀតបៀន តែការធ្វើបន់អាហ្នឹងគឺជាកុសលហើយជាការធ្វើទានកសាងសមិទ្ធផលពេកសប្ថ្ងៃអញ្ចឹងអ្នកខ្លះគេមានលុយធ្វើច្រើនណាធ្វើកសាងព្រះវិហារមួយម្នាក់ឯងក៏មានដែរសប្ថ្ងៃកសាងសាលាឆាន់កសាងគាត់កសាងឯសពគ្រប់ហើយនឹងធ្វើទានដោយបរិច្ចាគនៅបច្ច័យ4ហើយតាម content ដែលខ្លួនមានអញ្ចឹងទៅ អញ្ចឹងការធ្វើទៀនហ្នឹងគឺប្រឹកទៅដោយកុសលប្រឹកទៅ នៅក្នុងបញ្ញកិរិយាវត្ថុទី1ហ្នឹងប្រត់តែលះបង់នៅ ការជាប់ជំពាក់បានទៅធ្វើទៀនលះបង់នៅ សេចក្តីកំណាញ់បានទៅធ្វើទៀនអឺ ប៉ុន្តែយើងសិក្សាអំពីទានរបស់អាសវរៈដែល ប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួនឯងហ្នឹងតើបៀតបៀនយ៉ាងណាណាអាសវរៈដោយច្រើនគឺការលះបង់มันជា បានផលអីច្រើនទេណាអាសវរៈដែលលះបង់ នៅទ្រព្យសម្បត្តិធ្វើទៅជាទៀនហ្នឹងគឺมันជាបានផលអីច្រើនទេដល់ដោយសារអីដោយសារតែអឺកិលេសសមាវាចូលទៅថាកិលេសាទូរតាកិលេសាទូរតាហ្នឹងគឺអឺចិត្តនឹងឯងមិននៅឆ្ងាយអំពីកិលេសទេ កុសលលក្ខណៈទានណាទាំងណាអត់នៅឆ្ងាយពីកិលេសទេម្ល៉េះហើយកិលេសហ្នឹងចូលមកអឺបៀតបៀនដល់ការ ធ្វើទានរបស់បុគ្គលនោះក៏ធ្វើឲ្យបុគ្គលនោះឯងធ្វើបន់ដោយបំណងដោយការចង់បានចង់បានអីអឺធ្វើទានដើម្បីចង់បាននៅ គេឈ្មោះណាធ្វើទានដើម្បីចង់បាននៅផលតបគុណមកតបស្នងមកវិញធ្វើទានដើម្បីចង់ឲ្យគេលើកតម្កើងចង់គេសរសើរណាធ្វើទានចង់គេដល់ឯងបានមកជាបរិវាររបស់ ខ្លួនធ្វើទាននឹងឯងចង់ឲ្យគេនៅឯងគោរពស្ដាប់ខ្លួនឯង ហ្នឹងគឺគឺលេសហ្នឹងវាចូលទៅវាចូលទៅជ្រៀតជ្រែកនៅក្នុងហ្នឹងទៅហ្នឹងទៅថាបៀតបៀនខ្លួនឯងណាគេណាការធ្វើទៀនជាកុសលហើយក៏ប៉ុន្តែជាអឺរំរបស់កិលេសជាគុណចាស់គ្រប់ព្រះអង្គញាតិញោមគ្រប់គ្នាឃើញហើយសពថ្ងៃនេះមាន ឧបាសកបាសិកាមួយចំនួនគាត់រៀនធម៌អាស្ដាប់ធម៌អាអីច្រើនដែរគប់ថាឡើយអ្នកមិនបានស្ដាប់ធម៌អ្នកមិនបានរៀនធម៌នៅពេលដែលគាត់ធ្វើទៀតអញ្ចឹងគាត់ធ្វើទៅទាំងក្រុមក៏មានដែរទៅទាំងក្រុមទៅទាំងក្រុមណាហើយពេលដែលគាត់ទៅធ្វើហ្នឹងគឺថាចង់ល្បីហ៎ ចូលទៅធ្វើបន់នៅវត្តណាអញ្ចឹងគឺតែតែចង់ឲ្យប្រសង់នៅក្នុងវត្តនោះតែតែចង់ឲ្យបាសកបាសិកានៅវត្តនោះឯងឲ្យតម្លៃខ្លួនឯងថាខ្លួនឯងហ្នឹងគឺជាទានាធិបតទានាបទានាធិបតីគឺជាធំនៅក្នុងការធ្វើទានហើយអឺតែងតែចង់ឲ្យប្រសង់ឬក៏បាសកបាសិកាឬក៏គណៈកម្មការវត្តហ្នឹងធ្វើ ឲ្យដូចបំណងរបស់ខ្លួនឯងធ្វើយ៉ាងណាឲ្យដូចបំណងរបស់ខ្លួនឯងដែលចង់បាននៅពេលដែលធ្វើទៅក៏វាអត់បានដូចចិត្តអត់បានដូចបំណងអត់បានដូចចិត្តក៏ស្រាប់តែលេងទៅធ្វើបន់នៅវត្តទៀតតែណាអាហ្នឹងគឺមានន័យថាអឺធ្វើដើម្បីបៀតបៀនតែខ្លួនឯងហ្នឹងព្រោះតែខ្លួនឯងហ្នឹងធ្វើដើម្បី ចង់បាននៅអំណាចឬក៏ចង់បានមុខមាត់ចង់បានកិត្តិយសគេឈ្មោះហើយដល់ចង់បានឲ្យគេធ្វើតាមខ្លួនឯងមានច្រើនសប្តាហ៍នេះមានច្រើនណាស់អានឹងហើយដែលចូលទៅនៅក្នុងការបៀតបៀនខ្លួនឯងហ្នឹងឃើញទេអឺតាមការពិតបើយើងមើលទៅការធ្វើបន់របស់ពួកគាត់ហ្នឹងគឺបានបន់ច្រើនណាស់បើសិនជាធ្វើដោយចិត្តជ្រះថ្លាពិតប្រាកដ ធ្វើដើម្បីលះបង់នៅកិលេសខាងក្នុងធ្វើអឺដោយមិនចង់បាននៅមុខមាត់នៅ ក្នុងសង្គមមិនចង់បាន គេឈ្មោះក្នុងក្នុងសង្គមអាហ្នឹងគឺគាត់អាចបានបន់ច្រើនណាស់ពីព្រោះគាត់បរិច្ចាគទ្រព្យនោះគឺច្រើនច្រើនណាស់ណាច្រើនច្រើនណាស់ដែលយើងមានលទ្ធភាពតិចតួចយើងមិនអាចទៅព្រៀបមួយពួកគាត់បានទេតែការធ្វើរបស់ពួកគាត់ធ្វើដោយចិត្តមិនស្មោះ នៅន័យថាធ្វើដោយចិត្តមិនបរិសុទ្ធព្រោះតែការធ្វើទៅដើម្បីចង់បាន នៅលៀបចង់បានដល់កិត្តិយសគេឈ្មោះឡើយណានៅអូស្ត្រាលីយើងក៏មាននៅកម្ពុជាក៏មានដែរចឹងហើយបានគាត់ចាស់ក្លឹបឃើញក្លឹបលឺដែរមានអ្នកខ្លះអឺដាក់លុយកសាងវត្ត5000ដុល្លារឬដុល្លារឬក៏20000ដុល្លារក៏មានដែរប៉ុន្តែដល់ពេលដែលគាត់អត់សប្បាយចិត្តគាត់គាត់ទាយកលុយនឹងមកវិញ ឃើញទេអាហ្នឹងមានចឹងដែរឃើញទេអាហ្នឹងគាត់ថាលះបង់ហើយហេតុអីបានជាទាទាយកមកវិញរបស់ហ្នឹងទៅជារបស់សង្ឃហើយហេតុអីបានជាទៀបទាយកមកវិញរហូតដល់ពេលខ្លះគឺថាប្រសងមិនបានអោយផងហ្នឹងអ្នកកម្មលុយមិនបានអោយផងហ្នឹងក៏ប៉ុន្តែគាត់យកទៅវិញដោយមិនបានអោយយ៉ាងនេះអាហ្នឹងគឺវាចូលនៅក្នុងអត្តនេទានដែរ វត្តខ្លះអ្នកកាន់លុយដឹងតែម្ដងខ្ញុំណែធ្លាប់ឬញាតិញោមគាត់ធ្លាប់និយាយប្រាប់អីចឹងណាពេលដែលគាត់កាន់លុយខ្លួនឯងស្រាប់ទៅគាត់ដាក់លុយកសាងទៅប៉ុន្តែក្រោយមកគាត់អត់សប្បាយចិត្តជាមួយនឹងអឺសមាគមនិយាយថាសមាគមចុះមានតែបសោ មានទាំងក្រហោះហ្នឹងហើយគាត់ដកលុយយកវិញគាត់ឈប់ចូលវត្តទៅទៀតអាហ្នឹង មានន័យថាការធ្វើរបស់គាត់ហ្នឹងគឺធ្វើ មិនលះបង់មិនមិនបរិសុទ្ធមិនដាច់ស្រេចហ្នឹងអញ្ចឹងកិលេសហ្នឹងវាចូលទៅជ្រៀតជ្រែកកិលេសវាចូលទៅបៀតបៀនធ្វើឲ្យគាត់នឹងឯងមានទោសថែមទៀតហ្នឹងមានទោសថែមទៀតហ្នឹងដែលយើងនិយាយពីការធ្វើទៀនបៀតបៀនខ្លួនឯងហ្នឹងគឺវាបៀតបៀនអញ្ចឹងតែតែការធ្វើទៀនយើងនិយាយថាកុសលធ្នាក់ទៀនមិនមែនដើរតួអ្នកបៀតបៀនទេប៉ុន្តែមាននៅកុសលធ្នាក់ទៀនឯងជាអារម្មណ៍របស់កិលេសដែលធ្វើឲ្យកិលេសនឹងឯងប៉ោងឡើង ណាផងឡើងតែមានច្រើនយើងចារណាមើលណាហើយដូចជា គុណចាញ់យើងសាក់ណោលោកលើអំពីអឺការបៀតបៀនអ្នកដតីអីចឹងដូចគ្នាដែរតេតតជាមួយ ការលុបបំបត្តិគុណនៅអូស្ត្រាលីយើងមានមានកូនប្រុសស្រីខ្លះអឺជួយ ធានាមេដាធានាពុកម្ដាយមកស្រុកខ្មែរមកដល់អូស្ត្រាលីទៅក៏គាត់ស្ទើរតែដាច់ទំនាក់ទំនងជាមួយ ម្ដាយមួយឪពុកដែលគាត់ថាមិនគាត់ថារឿងគុណដែលកូនចៅចំពាក់គាត់ដែលគាត់បានបង្កើតដែលគាត់បានចិញ្ចឹមថែរក្សាមករហូតដល់ឥឡូវនេះ បានយកគាត់មកពីស្រុកខ្មែរមកដល់អូស្ត្រាលីហ្នឹងគឺអស់លុយច្រើនណាស់ចឹងចាត់ទុកថា រួចគុណគ្នាហើយណាចាត់ទុកថារួចគ្នាហើយណាហ្នឹងវាទៅគិតអញ្ចឹងទៅណាគិតអញ្ចឹងគិតថាធ្វើអញ្ចឹង គឺរួចគ្នាហើយចឹងអត់មានអំណាចជំពាក់ណាទៀតទេកន្លែងហ្នឹងហើយដែលបៀតបៀនអ្នកដតីហ្នឹងណាហើយយើងបើយើងនិយាយអឺ ឲ្យស៊ីចម្រើទៀតទៅថានៅពេលដែលកូនប្រុសស្រី ប្រើពាក្យសម្ដីយ៉ាងនោះណាសូមថាមេដាបេដាសบายចិត្តណាដែលខំបង្កើតមកខំបង្កើតពាក្យខ្មែរយកខំបង្កើតក្បាលកូនមកហើយចិញ្ចឹមកូនឲ្យបានរស់រៀនមានជីវិតឲ្យកូនបានសិក្សារៀនសូត្ររហូតដល់កូនមានគ្រួសាររហូតដល់កូនមានទ្រព្យសម្បត្តិឲ្យហោហៀប៉ុន្តែបើជាកូនហ្នឹងប្រើពាក្យថាធ្វើគុណ ក៏ធ្វើល្អជាមួយមេដាឬក៏បៃតាប៉ុណ្ណឹងចាត់ទុកថារួចគុណគ្នាអត់មានអណាចពាក្យណាទៀតទេហើយពេលនោះគាត់ថាមើលពុកម្ដាយសុបាយចិត្តពុកម្ដាយណាពុកម្ដាយណាខ្លះដែលសុបាយចិត្តដែលបានលើពាក្យហ្នឹងដែលបានស្ដាប់ពាក្យហ្នឹងពុកម្ដាយណាក៏មិនសុបាយចិត្តដែរណែអញ្ចឹងក្នុងន័យគឺចង់និយាយន័យត្រង់ថាពេលដែលធ្វើឲ្យគាត់មិនសុបាយចិត្តហ្នឹងវាមានទោសថែមកម្រិតទៀតមួយកម្រិតទៀត បាទមានតោះថែមមួយកម្រិតទៀតគិតថាពុកម្ដាយឪពុកម្ដាយគិតថាមាន កូន ដើម្បីបានកូននឹងជាទីពឹងយើងនិយាយ តាមប្រសោតណាណានិយាយតាមប្រសោតតែដល់លេខ44ហ្នឹងដែលសម្ដែងក្នុងប្រសោតក្នុងក្នុងក្នុងពុទ្ធសោតណាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថា ឪពុកម្ដាយយើងនិយាយថាឪពុកម្ដាយចឹងដែលបានធ្វើជាប្តីជាប្រពន្ធយើងនិយាយពីស្ត្រីនៅបរោះដែលយកធ្វើជាប្តីជាប្រពន្ធហ្នឹងដោយមានបំណង5យ៉ាងទី1បំណងចង់បានកូនហើយឲ្យកូននឹងចិញ្ចឹមខ្លួននៅពេលខ្លួនចាស់ជរាធ្វើឲ្យលែងកើតទី2ចង់បានកូន ចង់ឲ្យកូននឹងឯងជួយធ្វើកិច្ចការងារនៅពេលដែលខ្លួនចាស់ចរិតធ្វើមិនកើតទី3ចង់បានកូនដើម្បីឲ្យកូននឹងថែរក្សានៅវងត្រកូលទី4ចង់បានកូនដើម្បីឲ្យកូននឹងឯងជាអ្នកទទួលនៅមរតកនៅពេលដែលខ្លួនឯងអស់ជីវិតទៅទី5ចង់បានកូនដោយបំណងថាពេលដែលខ្លួនអស់ជីវិតទៅក៏ឲ្យកូនធ្វើបុណ្យអកុសជូនដែរ នឹងជាបំណងរបស់ពុកម្ដាយដែលដែលយកគេជាប្តីជាប្រពន្ធហើយចង់បានកូនហ្នឹងទៅយើងមើលពីព្រះពុទ្ធតម្រាស់ដែលព្រះអង្គទ្រង់សម្ដែងអញ្ចឹងពុកម្ដាយគ្រប់រូបគឺតែងតែមានធម៌នឹងជាធម្មតាណាតែមានធម៌នឹងជាធម្មតាដោយអឺពុកចាស់ញាតិញោមតែនិយាយថាមិនបើសិនជាមិន មិនយកប្រពន្ធឬក៏មិនយកប្តីទៅចាស់ទៅបានណាមើលបានណាមកថែរក្សាតែគុណចាស់សវណ្ណបញ្ញាគុណចាស់ញាណសណ្ដោអត់ទៅណាទេនៅនឹងចាំមើលបានណាថែរក្សាចាំមើលបានណាថែរក្សាតែអត់មានកូនក៏អត់មានកូនមកកើតក៏មានកូនសះដែរទុំថាមានកូនសះថែរក្សាទៅចុះណាមានកូនសះមានពុទ្ធសាសនិកថែរក្សា បើខ្ញុំខ្ញុំវ៉ាន់គាត់មានកូនមានកូនអញ្ចឹងខ្ញុំទៅលើកូនអញ្ចឹងទៅចុះព្រះអង្គសម្ដែងថាសត្វលោក មាន កូន ដូចអត់កូនដែរណាហ្នឹងនៅ ក្នុងក្នុងរឿងមួយទៀតក្នុងន័យមួយទៀតព្រោះព្រះអង្គសម្ដែងរឿងមានកូនដូចអត់កូនហ្នឹងគឺជាគាថាដែលព្រះអង្គសម្ដែងជាមួយនាងបដាជ ដែលក្នុងន័យហ្នឹងគឺអឺសំដៅត្រង់ថាមានកូន មាន ពុកមានម្ដាយមានញាតិដូចអត់ដោយសារតែពេលដែលស្លាប់ហ្នឹងគឺអត់មាននរណាជួយបានអាហ្នឹងគឺក្នុងន័យអញ្ចឹងណាបាទក្នុងន័យថាមានកូនដូចអត់មានញាតិដូចអត់មានពុកម្ដាយដូចអត់ប្រុសពេលដែលស្លាប់ទៅគឺទៅតែឯងហ្នឹងហើយគ្មាននរណាមកស្លាប់ជំនួសហើយក៏គ្មាននរណាមកអាចហាមឃាត់សេចក្តីស្លាប់មកបានដែរអញ្ចឹងបានព្រះអង្គអោយនាងបដាចាហ្នឹងជំរះផ្លូវ ជំរះសិលនិងជំរះផ្លូវទៅព្រះនិព្វានហ្នឹងហ្នឹងហ្នឹងគឺក្នុងន័យមួយផ្សេងទៀតចឹងទៅក្រៅទៀតណាហ្នឹងហើយហើយបើថាយើងនិយាយថាព្រះអង្គទ្រង់សម្ដែងថាយកខ្លួនជាទីពឹងអានឹងក្នុងន័យមួយផ្សេងទៀតណាយកខ្លួនជាទីពឹងហ្នឹងគឺក្នុងន័យថាឲ្យជាយាមធ្វើល្អសម្រាប់ខ្លួនឯងជាយាមលះបង់កិលេសខាងក្នុងសម្រាប់ខ្លួនឯងអត់មាននរណាមកលះបង់កិលេសឲ្យបានទេអត់មាននរណាមកធ្វើកុសលឲ្យបានទេអាហ្នឹងគឺ អត្តាហិអត្តណោនិធនក្នុងន័យផ្សេងហ្នឹងទៅប៉ុន្តែ ក្នុងន័យសង្កហៈធัวនេះគឺឪពុកម្ដាយគ្រប់រូបចង់បានកូនតែប្រាថ្នានៅធัว5យ៉ាងហ្នឹងឯងដូចបានរៀបរាប់មកអញ្ចឹងមានណាថាពេលដែលខ្លួនឯងចាស់ចរាទៅរកអីលេងបានក៏ឲ្យកូនទៅចិញ្ចឹមអញ្ចឹងទៅណាហ្នឹងសុខភាពមកវិញមកថាជាបំណងរបស់ពុកម្ដាយហើយបើសិនជាកូនហ្នឹង បែរជាកូននឹងមានជីវិតរស់នៅក្នុងលោកនេះហើយ ទាំងដែលឪពុកម្ដាយក៏នៅមានជីវិតដែរហ្នឹងទៅជាធ្វើល្អជាមួយឪពុកម្ដាយបន្តិចបន្តួចចាត់ទុកថារួចគុណគ្នាអត់មាននរណាជំពាក់នរណាទៀតទេអញ្ចឹងមានន័យថាឪពុកម្ដាយហ្នឹងលែងមានសង្ឃឹមអត់ដែរឪពុកម្ដាយស្រុកនេះគ្រាន់ទេតែណាឪពុកម្ដាយនៅអូស្ត្រាលីនៅអាមេរិកទៅគ្រាន់ទេបានរត់គេចិញ្ចឹម ណាបើរើគេចិញ្ចឹមគ្មានកូនណាមើលថែរក្សាទេក៏ទៅសៀងហោមទៅកន្លែងមណ្ឌលមនុស្សចាស់ហ្នឹងគេមើលថែរក្សាទៅអាហ្នឹងគឺគាត់អាចរួចខ្លួនប៉ុន្តែដោយយ៉ាងឪពុកម្ដាយនៅស្រុកខ្មែរអីហ្នឹងតែបើកូនមិនចិញ្ចឹមមិនមើលមិនថែរក្សាទេ គឺជាប់ហើយតែណារស់រងទុកលំបាកយ៉ាងក្រៃលែងអញ្ចឹងបើកូនទាំងឡាយដែលធ្វើល្អជាមួយឪពុកម្ដាយ ទិញលៀបបំពាក់ជូនឪពុកម្ដាយក្ដីណាយកនៅរបស់បរិភោគជូនឪពុកម្ដាយក្ដីជូនរបស់ណាក៏ដោយតិចច្រើនអីយ៉ាងណាក៏ដោយឬមួយក៏ធ្វើអឺបនជូនឪពុកម្ដាយក៏ដោយដែរអ្នកខ្លាំងចឹងទៀតយើងជាកូនជាពាក់កូនគាត់ឥឡូវធ្វើបនបច្ច័យ4ជូនគាត់ម្ដងទៅឲ្យចប់ហើយរួចគុណនាមបាត់ហើយណា អាហ្នឹងទៅអញ្ចឹងទៅទៅទាំងអាហ្នឹងហើយដែលហៅថាបៀតបៀនអ្នកដតីទាំងគុណគឺសេចក្តីល្អនេះมันអាចលុបបំបត្តិបានដែរណាมันអាចលុបបំបត្តិបានទេគុណគឺសេចក្តីល្អនេះគឺมันអាចលុបបំបត្តិបានអញ្ចឹងយើងធ្វើល្អជាមួយអ្នកដតីយើងធ្វើល្អជាមួយនឹងអ្នកមានគុណមានមេត្តាបិតាជាដើមនេះគឺជាជាបុណ្យកុសលរបស់យើងជាបុណ្យកុសលដែលកើតនៅក្នុងចិត្តរបស់យើង យើងមិនអាចយកនៅបុណ្យកុសលដែលកើតក្នុងចិត្តរបស់យើងទៅលុបបំបត្តិគុណដែលនៅក្នុងចិត្តរបស់មេត្តាបេតាបានទេណាទោះបីថាយើងគិតថាសងគុណឲ្យរួចក៏នៅតែមិនអាចសងរួចដដែលណាមិនអាចសងរួចដដែលតែអ្វីដែលដែលដែលជាដែលការធ្វើរបស់កូនហ្នឹងគឺជាការធ្វើដោយដោយសភាពរងងខ្លៅព្រោះតែមានអវិជ្ជាបិទបាំងទើបមានកំណត់គិតថាធ្វើ ល្អជាមួយបដាបដាប៉ុណ្ណឹងរួចគុណគ្នាហើយអត់មានអាណាជំពាក់គុណអាណាទៀតទេអាហ្នឹងគឺជាការលងងខ្លៅរបស់កូនអវិជ្ជាដែលកើតឡើងក៏បិទបាំងមិនអោយឃើញនៅសេចក្តីល្អរបស់មេត្តាវេតាដែលជាអនេកបកាគុណជាអនន្តគុណជាអីអីហ្នឹងគឺអត់ឃើញទេវាឃើញទៅយថាគុណអាចរកបានអញ្ចឹងណាតាមពិតគុណមិនអាចរកបានទេយើងទៅពាក់លុយគេអាហ្នឹងយើងមានចំនួនរាប់ណាមានចំនួនរាប់យើងយកចំនួននោះកសងគេអញ្ចឹងទៅវាចប់គ្នាហើយ ណាហើយក៏បើសិនជាយើងខ្ចីលុយគេយើងយល់សងគេវិញក៏ឈ្មោះថាយើងនោះចិត្តគុណគេដែរព្រោះគេមានចិត្តល្អឲ្យយើងខ្ចីទៅបីតាគេរស់ស៊ីឬគេអីក៏ដោយប៉ុន្តែបើសិនជាគេមិនឲ្យយើងខ្ចីយើងធ្វើអីក៏ដែរអានោះវាជាសម្ដាមចិត្តរបស់គេមិនដែរណាអញ្ចឹងកុំថាឡើយដល់ទៅការអឺធ្វើល្អដោយសេចក្តីបរិសុទ្ធធ្វើល្អដោយពិតប្រកបដោយជាពុកម្ដាយជាដើមណា អញ្ចឹងពាក្យថាលុបគុណនេះមិនមែនតែគាត់តែពុកម្ដាយតែប៉ុណ្ណឹងទេណាអ្នកណាក៏ដោយបុគ្គលណាក៏ដោយដែលធ្វើល្អមកលើយើងហើយយើងធ្វើល្អទៅលើគេវិញចាត់ទុកថារួចគុណគ្នាអាហ្នឹងគឺសុទ្ធតែប្រព្រឹត្តទៅដើម្បីបៀតបៀនអ្នកដតីហៅថាទារបស់អសបរោះទាំងនេះគឺខ្ញុំណាប្រកេនគាត់ចាស់ សួរជាថាការធ្វើទៀនហេតុអីបានជាទៅបៀតបៀនខ្លួនឯងនៅបៀតបៀនអ្នកដទៃហ្នឹងព្រោះតែភាពរងងខ្លាំងដែលមិនទាន់បានលះបង់អស់វាចូលជ្រែកមកធ្វើឲ្យបុគ្គលនោះទៅជា អាសប្បុរសអញ្ចឹងទៅគឺប៉ុណ្ណឹងគណៈទៀតអរអរគុណណាបានអត្ថាធិប្បាយបន្ថែមទៅលើគុណចាស់គ្រូញ្ញាណសាអណោគួរគួរឲ្យជ្រះថ្លាហើយ តែនៅបន្តទៀតមិនតាន់អស់សេចក្តីទេចង់ជូនឧបាសិកានប់សវណ្ណបន្ថែមទៀតអឺមើលបានសភៅបានដល់ណាហើយសព្ទាបានថ្ងៃមុនអត់បានចូលនឹងបានអានបានច្រើនទេនឹងសូមអោយអោយក្បោះក្បាយតិចមកនេះអញ្ជើញបាទអត់លើផងអូចាំអាត្មាបើក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 អឺហើយសូមជម្រាបសួរបងប្អូនជនរាមរួមជាតិទាំងអស់ទាំងក្នុងប្រទេសនិងក្រៅប្រទេសទាំងក្នុងកាឡាយនិងក្រៅកាឡាយកណាមានសេចក្តីជ្រះថ្លាណាស់គុណម្ចាស់បានគុណម្ចាស់អនុញ្ញាតឲ្យចូលមកស្ដាប់ពធមទេសនានៅក្នុង Zoom អមនៅក្នុងក្នុងកាឡាយទៀនគឺកណាមានសេចក្តីជ្រះថ្លាណាស់ ហើយបុគ្គលសទាំងអស់នៅកណ្ដាលសំដៅប្រទេសគុណម្ចាស់គ្រប់គ្រប់តំបន់ដាក់ដៃដាក់ដៃចំតិចដើម្បីដើម្បីកុំឲ្យលឺសូរណាជាកណ្ដាលអឺមានសេចក្តីជ្រះថ្លាណាគុណម្ចាស់បានគុណម្ចាស់អនុញ្ញាតឲ្យកណាចូលមកស្ដាប់ពធមទេសនាសម្ដែង អំពីទាន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 អូនជនរួមជាតិទាំងអស់ជូនមនុស្សលោកទាំងអស់សពសត្វទាំងអស់សូមបានចំណែកបុណ្យស្មើស្មើគ្នាមួយថ្ងៃនេះរវល់គុណចាស់អត់បានអានសភៅសោះតែដើម្បីចង់បានមគ្គចង់បានផលចង់បានកសលផលបុណ្យចង់បានចំណេះដឹងទោះបីថាមិនបាន អានសភៅក៏ដោយក៏ចូលមកស្ដាប់ព្រះអង្គគ្រូលោកសំដែងអំពីទានពីរោះណាគុណចាស់ហើយជ្រះថ្លាណាស់អញ្ចឹងបងប្អូន ពុទ្ធបរិស័ទយើងទាំងអស់ កំពុងតែស្ដាប់ដូចខ្ញុំដែរក្នុង ការ live របស់គុណម្ចាស់អំពីអូរិសាទៀនបានន័យថាទៀនចំណុចទី5ទៀននេះពិសេសណាបងប្អូនគឺទៀនរបស់សពរោះហើយទៀនរបស់បណ្ឌិតទៀនរបស់អ្នកចេះដឹងទៀនរបស់អ្នកមានគុណធម៌ហើយចំណុចទី5នេះគឺពិសេសណាពិសេសណាបងប្អូនអឺបងប្អូន យើងពុទ្ធបរិស័ទយើងរាល់ថ្ងៃនេះចូលនៅក្នុងចំណុចទី5ហ្នឹងគឺច្រើនតែម្ដងមិនថារូបខ្ញុំមិនថារូបគេទេគឺយើងអត់យល់ពីបញ្ហាហ្នឹងទេការឲ្យទានដោយមិនបៀតបៀនខ្លួនឯងនិងអ្នកដទៃគឺសំខាន់ណាស់ណាបងប្អូនព្រោះអានិសង្ឃមានច្រើន មានច្រើនជាងអានិសង្ឃខាងលើទៅទៀតគឺរួចមហន្តរាយច្រើនណាស់ណាអញ្ចឹងបងប្អូនពុទ្ធបរិស័ទ ទាំងអស់គ្នាស្ដាប់ហើយស្ដាប់អង្គគ្រូលោកសំដែងហើយវែកញែកអស់គ្នារវាងការធ្វើទៀនអឺបៀតបៀនខ្លួនឯងនិងអ្នកដតីការធ្វើទៀនបៀតបៀនខ្លួនឯងនិងអ្នកដតីនោះឥឡូវយើងនិយាយដំបូងអំពីតេយ្យធម៌យើងវិញតេយ្យធម៌ដែលជាទ្រព្យសម្បត្តិដែលយើងធ្វើទៀនបានន័យថាបើយើងធ្វើទៀនយើងសម្លាប់សត្វមានជីវិតមកធ្វើទៀនអាហ្នឹងយើងអស់ជីវិតគេមួយយើងពេលសម្លាប់ហ្នឹងបានន័យថាទោសៈចរិតហ្នឹងកើតឡើង ទោសៈហ្នឹងកើតឡើងអញ្ចឹងយើងទៀនហ្នឹងចូលបៀតបៀនខ្លួនឯងនិងអ្នកដទៃហើយបានន័យថាគេអស់ជីវិតមួយហើយយើងនេះបាននៅទោសៈជាតួអកុសលហើយដល់ពេលយើងបោកប្រាស់គេទ្រព្យសម្បត្តិគេយើងកេងប្រវាញ់ទ្រព្យសម្បត្តិគេយើងលួចទ្រព្យគេយើងអឺដូចថាប្លន់គេអីឬមួយពុករលួយអីនៅក្នុងសង្គមអីចឹងក៏ដោយ គឺបានទ្រព្យសម្បត្តិហ្នឹងយកមកថឹកថឹកថាយកមកអួតគេឯងដើម្បីធ្វើទៀននិងក៏បៀតបៀនដែរបងប្អូនព្រោះអីតេយធនហ្នឹងមិនមែនបានមកដោយសារពុសលទេគឺតេយធនហ្នឹងបានមកដោយបោកគេបានមកដោយបៀតបៀនគេអញ្ចឹងកុសលដោយថាប្រាក់នៃតេយធនហ្នឹងវាវត្ថុទៀនហ្នឹងយើងរកគេយើងមានចេតនាតាំងហើយឯហ្នឹងបងប្អូនគឺដូចថាឥឡូវយើងឧទាហរណ៍ពីការលក់ដូរម្ដង ដូចថាផ្នែកអញ្ចឹងយើងបាន1គីឡូហើយយើងបំបត្តិគេអស់2ខាំចេតនាគឺយើងដឹងច្បាស់ថាអញ្ចឹងយើងបានតែ8ខាំទេអញ្ចឹងដល់ពេលយើងថ្លឹងឲ្យគេទៅបានពីខាំហើយយកទ្រព្យសម្បត្តិនឹងយកមកធ្វើទានអញ្ចឹងតយធននឹងបានមកដោយមិនល្អបរិសុទ្ធទេគឺតយធនបានដោយទុច្ចរិតព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គលោកសម្ដែងនៅក្នុងបៃដកក្តីបញ្ញាទុកនៅក្នុងបៃដកក្តីនៅក្នុងជាតិដកក្តីរឿងបងប្អូនមើលមើល ព្រះអង្គលោកមិនមិនបានសម្ដែងអំពីទ្រព្យសម្បត្តិទាំងអស់ដែលហូរហៀរមកធ្វើទានទេព្រះអង្គឲ្យដល់បុគ្គលដែលធ្វើទានដែលមានចិត្តជាកុសលហ្នឹងណាគឺសភាវៈទាំងអស់ហ្នឹងអត់មានមិនថារូបគេមិនថារូបកណាបើក្រៅពីព្រះរហន្តគ្មាននៃសភាវៈធម៌ទាំងអស់ហ្នឹងទេអញ្ចឹងពេលដែល គាត់មកបញ្ញត្តិទុកនៅក្នុងបៃដកដីជាតិដកដីសំបីតែផ្កាមួយតងសំបីតែទឹកមួយដបសំបីតែទឹកមួយក្អមក្របងបបន្តិចអីបានអានិសង្ឃបានទៅការដកឋានតាបតឹងហើយបានទៅសម្រេចគុណធម៌ជាន់ខ្ពស់ដល់សម្រេចនៅលោកតរៈគឺសោតាបតិផលនោះគឺនៅសម្បត្តិឲ្យសម្តីយធម៌នឹងបានមកដោយកម្លាំងវិឈាមរបស់ខ្លួនដោយមិនបៀតបៀនគេហ្នឹងបានន័យថាតីយធម៌នឹងបានមកដោយត្រឹមត្រូវគឺបំនោះ រកប្រមាណមិនបានទេអានេះចំណុចទី1តែយធម៌នឹងសំខាន់ណាបងប្អូនព្រោះអីជាទ្រពមួយដែលយើងលះចេញពីសន្តានរបស់យើងដែលយើងទូមានចិត្តរបស់តែយើងធ្វើឲ្យចិត្តយើងណាមានកុសលនៅក្នុងសន្តានឥឡូវបងប្អូនមើលពិចារណាមើលសូមតែតែយើងពេលជួបឈ្មោះជាចរអ្នកសុំទានណា យើងឲ្យគាត់500គាត់មានវ័យចំណាស់ជាងយើងគាត់លើកដៃឲ្យពរយើងផុតផុតពេលហ្នឹងយើងឃើញទឹកមុខគាត់ហ្នឹងញញឹមញញែមពេលហ្នឹងក្នុងចិត្តយើងសบายរីករាយហើយនឹងលុយតែ500ផងហើយយើងមើលក្មេងក្មេងដែលគាត់ទូទូដែលគាត់សុំទានយើងក៏ដោយពេលដែលយើងហុចឲ្យគាត់ចេះគាត់ចេះលើកដៃអរគុណសំពះយើងនឹងហើយជាតី បានមកដោយត្រឹមត្រូវហើយយើងធ្វើមុខដូចថាយើងបានទទួលនៅសេចក្តីសុខហើយពេលដែលយើងឃើញគាត់លើកដៃឲ្យតយើងឲ្យគាត់បានសេចក្តីសុខបងប្អូនយើងសប្បាយចិត្តណាស់យើងសប្បាយរីករាយនឹងគុណធម៌ដែលយើងមានព្រោះអីសពរោះទាំងឡាយលោកធ្វើទៀនគឺលោកចង់ឲ្យអ្នកដតីបានសេចក្តីសុខគឺលោកធ្វើយ៉ាងណាសុខទាំងលោកសុខទាំងអ្នកដតីហ្នឹងសពរោះទីសពរោះ អឺដូចថាបណ្ឌិតគាត់ធ្វើអ្វីជាប្រយោជន៍រួមគាត់មិនបានធ្វើប្រយោជន៍ដើម្បីខ្លួនលោកទេគាត់ដឹងហើយគាត់ដឹងថាអ្វីដែលគាត់ធ្វើទៅគាត់មានទាំងពេទ្យយុគាត់មានទាំងសេចក្តីល្អមានន័យថាគាត់យល់ពាក្យទាំងអស់ហ្នឹងហើយបើចំពោះយើងដែលយើងអត់បានយល់ទាំងអស់ហ្នឹងយើងគិតថាយើងឲ្យទ្របគេទៅដោយពាក្យពាក្យបុរាណមកគាត់ថាចិត្តល្អក្រខ្លួនមួយទៀតគាត់ថាចិត្តល្អក្រមិនយូរអញ្ចឹងការឲ្យទៀននេះជា សភាវៈមួយដែលព្រះសម្មាសម្ពុទ្ធទុកនៅក្នុងបញ្ញត្តិទុកនៅក្នុងកិរិយាវត្ថុទាំង10បានថាជាមយៈជាមយៈហ្នឹងបងប្អូនគឺយើងរៀនលេខរៀនលះហើយកុសលទាំងអស់ហ្នឹងអត់បាត់ទេអត់បាត់ទេគឺនៅតាមយើងរហូតដូចព្រះសម្មាសម្ពុទ្ធព្រះអង្គមានពុទ្ធដីកាថាទោះបីយើងជីកកំណប់ទ្រពណាកប់ឲ្យជ្រៅដល់ដានដល់ផែនទឹកក៏ដោយ បើទ្របនោះយើងចាយមិនត្រូវទ្របនោះអត់ប្រយោជន៍ដដែលតែបើយើងធ្វើទៀនកុសលទាំងអស់ហ្នឹងទៅតាមយើង គឺអត់បាត់ទេបងប្អូនអត់បាត់ទេអញ្ចឹងយើងរៀនលះរៀនលះនៅភាពកំណងលះនៅភាពអឺចំណែនលះអីទាំងអស់ហ្នឹងដើម្បីស្វែងរកនៅកុសលធម៌ក្នុងចិត្តឲ្យចិត្តយើងនឹងមានភាពបរិសុទ្ធអាហ្នឹងចំពោះទីចំណុចទី1ចំពោះតយធម៌ដល់ចំណុចទី2 ការឲ្យទានមិនមើលងាយអ្នកដតីឃើញបងប្អូនយើងមានសម្ទ្រពសម្បត្តិយើងឲ្យទានមិនឲ្យលួចរបស់ចោលទេសំបីតែយើងប្រគេនដល់ព្រះសពរោះលោកធ្វើទានណាចំពោះព្រះរហន្តលោកដឹងថាព្រះរហន្តជាបុគ្គលមួយដែលអស់កិលេសហោព្រះអរិយបុគ្គលលោកដឹងថាជាអស់អត់លះនៅកិលេសអចាស់ប្រតិចាលោកអណិត តាមគុណធម៌រវាងដែលលោកមានទៅដល់ឈ្មោះយចោសត្វដេរឆានយើងមើលសត្វដេរឆានដែលយើងបោះបាយឲ្យម្ដុំណាគ្នាចង់បានណាហើយគ្នាភ័យទៀតផងនៅពេលដែលយើងបោះឲ្យគ្នាភ័យទៀតផងអោភ័យនោះគឺភ័យក្នុងនាមអបងប្អូននោះនឹងសំបីតសត្វដេរឆានផងចុះសំបីតែមនុស្សយើងវិញតើតើសេចក្តីរីករាយប៉ុណ្ណាអញ្ចឹងយើងមិនគួរមើលងាយអ្នកទទួលទានរបស់យើងឲ្យដោយព្រះអង្គគ្រូលោកសំដែងវិញអញ្ចឹង ហើយចំណុចទី3គឺការឲ្យទានដោយមិនមើងងាយកុសលខ្លួនឯងបានន័យថាមើងងាយកុសលខ្លួនឯងនឹងដោយព្រះអង្គគូលោកសំដែងអញ្ចឹងការឲ្យទានហ្នឹងគឺយើងមិនថាឲ្យឲ្យទៅអស់រួចពីដៃទៅអឺដូចថាមិនគិតមិនគូអីអឺដូចថាមិនបុគ្គលនឹងគ្មានអ្វីដែលសារៈសំខាន់ចំពោះខ្លួនទេការគិតទាំងខុសស្រឡះតែម្ដងគឺការឲ្យទានគឺយ៉ាងណាយើងធ្វើឲ្យអ្នកដតីមានសេចក្តីសុខព្រោះអី សពរស់ទាំងឡាយលោកយល់ថាធ្វើការឲ្យទៀនផលនឹងនឹងបានផលទៀនមកវិញ អាហ្នឹងចំណុចទី3ដល់ចំណុចទី4ដោយព្រះអង្គគ្រូលោកសំដែងអញ្ចឹងថាកូនខ្លះគាត់គិតថាម៉ែឪហ្នឹងគ្មានគុណទេគឺការគាត់ កើតមកហ្នឹងដោយសារធម្មជាតិទាំងអស់រវាងស្រីរវាងប្រុសការគាត់គិតអញ្ចឹងអត់ត្រូវទេ គឺរវាងចេតនាកូនហើយនិងចេតនាម៉ែខុសគ្នាសេចក្តីស្រឡាញ់រវាងកូនហើយនិងរវាងចេតនាកូនហើយនិងចេតនាម៉ែខុសគ្នា ការទោះបីថាកូនពេលដែលម៉ែគាត់ប្រព្រឹត្តនៅអំពើល្អគាត់ចិញ្ចឹមយើងដោយគុណធម៌យើងមិនអាចសងគុណរបស់គាត់បានទេព្រោះព្រមវិហារខុសគ្នាសេចក្តីស្រឡាញ់សេចក្តីសន្តោសខុសគ្នារវាងកូនទោះបីសងម្ដាយបែបណាក៏សងមិនរួចដោយសារទំហំនៃសេចក្តីស្រឡាញ់ដោយសារទំហំនៃព្រមមហាផលនោះខុសរវាងកូនមិនមែនថាដោយគុណចាស់លោកលោកសំដែងមិញថាកូនខ្លះយកទៅដល់អូស្ត្រាលីហ្នឹងរួចគ្នាមិនរួចទេ មិនមិនរួចទេកូនកូនព្រោះខ្ញុំក៏ជាម៉ែគេដែរខ្ញុំដឹងណាស់ថាភាពស្រឡាញ់កូនគឺខ្ញុំស្រឡាញ់ខ្លាំងណាស់ចង់ឲ្យកូនណាឡើងធ្វើដល់ស្ដេចផែនដីចង់ឲ្យកូនណាខ្លាយខ្លួនជាបណ្ឌិតណាចង់ឲ្យកូនណាណោះដោយព្រះសម្មាសម្ពុទ្ធនោះរួចផុតពីទុកនៅក្នុងវត្តដាក់នេះរលាស់ចូលនិព្វាននោះមិនចង់ឲ្យកូនកើតនៅក្នុងវត្តដាក់នេះសង្សារវត្តមិន សង្សារវាវត្តពីវត្តមួយទៅវត្តដាក់មួយហើយឲ្យកើតនៅក្នុងលោកកៃនឹងកម្មមិនចេះចោះមិនចេះហើយទេគឺចង់ឲ្យកូននៅក្នុងលោកកតរធម៌មិនមែនចង់ឲ្យលោកកូននៅក្នុងលោកកៃក៏ប៉ុន្តែកូនកូនទាំងអស់គាត់អត់យល់ពីព្រំមហាធម៌របស់មេដាបៃតាដែលស្រឡាញ់កូនរោគអ្វីព្រៀបមិនបាន យើងឃើញមេដាបៃតាខ្លះកូនកូនគាត់ពេលដែលគាត់ចេញទៅរស់ស៊ីគាត់សុខចិត្តក្បត់មិត្តភក្តិគាត់សុខចិត្តក្បត់ អឺកូនកូនអឺក្បត់អឺដូចថាកេងប្រវាញ់គូដើម្បីយកមកឲ្យកូនដូចនេះព្រមវិហាធរនោះដូរគ្នាមិនបានទេកូនកូនទាំងអស់ទៅរៀនយកចំណេះដឹងមកដាក់ខ្លួនពេលបានចំណេះដឹងទាំងអស់គ្នានឹងអអស់វិញណាកូនកូនទាំងអស់ត្រូវតែចិញ្ចឹមវាតាបៃតាឲ្យស័ក្តិសមនឹងអ្វីដែលលោកលះចំពោះខ្លួនទី1ទី2ក៏យើងបានចំណេះដឹងយើងជួយសង្គមយើងឲ្យបានចេះដឹង ឲ្យបានការអធ្យាស្រ័យល្អគ្នានឹងគ្នាដើម្បីឲ្យបាន សង្គមរីចម្រើន កាលណាធនធានមនុស្សល្អបានសង្គមកាន់តែល្អបើធនធានមនុស្សទាបសង្គមក៏កាន់តែទាបដូចគ្នាហើយកាលណាបើមកធនធានមនុស្សខ្ពស់ណាបងគឺបាបអីក៏អត់ដូចថាបាបបានន័យថាកុសលកើតឡើង បាបនឹងវិនាសព្រោះតួកុសលជាអ្នកកំចាត់នៅ អកុសលតែម្ដងតែបើធនធានមនុស្សទៀបហើយបងប្អូនអញ្ចឹង សង្គមនឹងក៏ចាប់ក៏ចាប់តាមនឹងដែរអញ្ចឹងបានន័យថាការឲ្យទាននេះណាការឲ្យទានចំពោះការមិនបៀតបៀនខ្លួនឯងនេះដល់ផលអានិសង្សវិញបានណាបងប្អូនបតីធម៌នឹងបានមកដោយត្រឹមត្រូវគឺអានិសង្សនោះដូចដូចរឿងទឹកមួយក្អមក្តីគ្រាប់ល្ងបន្តិចក្តីបាយក្តាំងមួយដុំដីដូចខ្ញុំបាននិយាយចឹងអានិសង្សហ្នឹងណាបានដល់កើតទៅឋានត្រៃត្រង់ហ៎ហើយហើយបើចំពោះដែលដូចកូនណាគាត់ដឹងគុណបិតាបិតាយើងមើលរឿង ព្រះអង្គសវណ្ណសាមព្រះអង្គលោកមានរៀនបាននៅជាព្រះសវណ្ណសាមលោករស់នៅក្នុងព្រៃសំបីថាភាសាហ្នឹងលោកស្ដាប់តែមួយភាសាសាស្ត្រមុខភ័ក្រលោកអីសុទ្ធតែសាស្ត្រទេតែចងក្រងនៅក្នុងប្រមាណពាន់ឆ្នាំហើយគុណមេដាបេដាដែលព្រះអង្គវណ្ណសាមលោកបដិបត្តិនោះអញ្ចឹងគុណនោះมันអាចកណនីបានទេបងប្អូនព្រមវិហាធរហ្នឹងចិត្តហ្នឹងខុសគ្នាឆ្ងាយណាស់ចិត្តរវាងកូនហើយកូន10ណា ម៉ែមួយចិញ្ចឹមកូន10បានតែកូន10មិនអាចចិញ្ចឹមម៉ែមួយបានផងចាញ់នឹងឈើជ្រត់មួយផងឈើជ្រត់មួយទុកខ្លួនបានអញ្ចឹងណាបងកូនកូនទាំងអស់គួរគិតរលឹកឡើងវិញនៅអំពីព្រំវិហារធរនោះគឺมันអាចកាត់ថ្លៃគ្នាបានទេបងប្អូនมันអាចកាត់ថ្លៃគ្នាបានទេកូនកូនទាំងអស់គួរតែស្ដាប់បប្រតិបត្តិម៉ែឪដើម្បីទួលមាននៃការពៀនបដៅមើលធរស្ដាប់ ព្រះអង្គគ្រូលោកសំដែងធម៌ដើម្បីឲ្យចេះដឹងក្នុងការប្រព្រឹត្តជីវិតរបស់ខ្លួនផ្នែកកុសលធម៌និងអកុសលធម៌ហើយមានធម៌ព្រះសម្មាសម្ពុទ្ធដែលជាអ្នកបង្ហាញផ្លូវយើងឲ្យដើរឲ្យយើងបដិបត្តិឲ្យរបស់ខ្លួនចេញពីវត្តដាក់នេះហើយកុសលផលបុណ្យទានណាសរុបសេចក្តីមកកុសលផលបុណ្យទាននឹងជួយឲ្យយើងបានច្រើនណាបងជួយឲ្យយើងមានមិត្តល្អជួយឲ្យយើងមានអិសរិយយស ជួយឲ្យយើងមានទ្រព្យសម្បត្តិជួយឲ្យយើងមានរូបសម្ផស្សល្អជួយឲ្យយើងបាត់មិនធ្លាក់ទៅអបាយភូមិបានន័យថាជួយច្រើនរាប់មិនអស់អញ្ចឹងយើង គួរតែលះធៀបកំណាញ់នៅក្នុងសន្តានហើយជាពិសេសព្រះសម្មាសម្ពុទ្ធថាទានទាំងអស់នឹងអត់បាត់បងប្អូនដឹកអស់បាត់នៅពេលណាបងប្អូនកុំថាលុយទាំងអស់ដែលបងប្អូនធ្វើឲ្យបាត់គឺអត់បាត់ទេព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គលោកសម្ដែងថា មនុស្សសត្វទាំងអស់នៅដែលចុះទេបដិសន្ធិគឺត្រូវតែឃើញនិមិត្ត3បានន័យថាកម្មនិមិត្តអឺកតិនិមិត្តកម្មកម្មនិមិត្តនិងកតិនិមិត្តបានន័យថាកម្មគឺសកម្មភាពដែលយើងធ្វើផ្នែកកុសលនិងអកុសលដូចជាយើងថ្វាយស្បង់ជីវរស្បាយថ្វាយអាហារបណ្ឌបាតដល់ប្រសងក្តីយើងដាក់ទៀនដល់ចាស់ប្រតិចាក្តីយើងដាក់ទៀនដល់ស្មុំជាចក្តីយើងដាក់ទៀនដល់សត្វ ដេរិឆានក្តីពេលហ្នឹងកម្មហ្នឹងយើងឃើញហ្មងកម្មអំពើដែលយើងធ្វើហ្នឹងយើងឃើញហ្មងដូចអង្គម៉ាទីយើងឃើញយើងសម្រាប់គេអីយើងឃើញនៅពេលហ្នឹងហ្មងហើយដល់ពេលកតិកម្មនិមិត្តហ្នឹងឧបករណ៍ដែលយើងធ្វើហ្នឹងដូចជាបងជីពឃើញបាយឃើញអីហ្នឹងឃើញអំពើល្អដែលយើងធ្វើហ្នឹងឃើញដល់កតិនិមិត្តគឺបានបានន័យថាយើងរកភូមិទៅអញ្ចឹងគឺខ្ញុំសូមប្រាប់បងទាំងអស់ថាអ្វីដែលយើងធ្វើកុសលហ្នឹងគឺអត់បាត់ហើយអ្វី យើងធ្វើអកុសលហ្នឹងក៏អត់បាត់ទៅតាមវិថីចិត្តនៅពេលដែលនិមិត្តទាំង3កើតឡើងដូច្នេះបងប្អូនទាំងអស់គ្នាយើងខំប្រឹងប្រែងឡើងយើងរស់នៅក្នុងវត្តដាក់នេះពិបាកណាស់មិនថារូបខ្ញុំមិនថារូបគេទេຕົកតាមផ្លូវកាយຕົកតាមផ្លូវចិត្តនេះលំបាកណាស់អញ្ចឹងយើងខំធ្វើសេចក្តីល្អនៅក្នុងបញ្ញតិយវត្ថុ10ហ្នឹងយើងដើម្បីរលាស់ខ្លួនចេញពីវត្តដាក់នេះកាលណាបើយើងអស់អស់រូបអស់ចិត្ត អស់ចេតសិកដែលជាអំពើដែលជាទួកសនិងអកុសលហ្នឹងមានន័យថាយើងឆ្លងក្នុងដើម្បីអីកតរភូមិកតរភូមិហ្នឹងបានន័យថាមីកតរលោកបានន័យថាឆ្លងលោកបានន័យថាមានអារម្មណ៍ជាព្រះនិព្វានអញ្ចឹងកណាមានតែប៉ុណ្្នឹងទេគុណចាស់ តែពុទ្ធធោបាត់ព្រះអង្គសវណ្ណបញ្ញោតនៈបាត់ហើយដាច់អីទៅទៅវ៉ាន់អត់ណាចាស់ដល់អត់ឃើញដាច់ទេអឺគាត់ចាញ់សំណោលើទេអត់លឺបាត់លឺបាត់ ឃើញហៅមាត់ប៉ុណ្ណឹងនិយាយពីអីនោះមើលគុណសមណបញ្ញាមកឲ្យស្ងាត់សិនហើយបាទបាទអឺលោកព្រះអង្គគ្រូបន្តទៀតទៅព្រះអង្គគ្រូ និមន្តបន្តទៀតទៅបងហ្នឹងហើយចាំមើលលោតឡើងមកទៅទៅហើយបោះវិញឡើងហើយតែគាត់ចាស់ញៀនសាដោអត់លឺទេនិយាយអត់លឺទេអត់បើកបញ្ញុតទៅដល់អត់លឺទេអញ្ញពីអីបានណាណាអរគុណដែរញោមបាសិកានុកសវណ្ណដែលបាន ធ្វើនៅធម្មបរិយាយយ៉ាងយ៉ាងវែងណាហើយមានអត្ថន័យពីរោះតកតងទៅជាមួយនឹងការធ្វើទៀនដោយមិនបៀតបៀនខ្លួនឯងនិងមិនបៀតបៀនអ្នកដទៃហើយទាញមកក្នុងទៀនរបស់អាសប្បុរសផ្ទុយគ្នាវិញមកគឺបៀតបៀនខ្លួនឯងនិងបៀតបៀនអ្នកដទៃអញ្ចឹងការ បៀតបៀនខ្លួនឯងនិងបៀតបៀនអ្នកដទៃអាហ្នឹងគឺជាទោសដូចគ្នាមិនដែលថាសុទ្ធតែជាការប្រព្រឹត្តទៅដោយអំណាចរបស់កិលេសដូចគ្នាណាហើយយើងរស់នៅ ក្នុងសង្គមយើងដឹងរឿងនឹងច្រើនដឹងរឿងច្រើនត្រង់ថា ការរស់នៅជាមួយនឹងមនុស្សការសេពគប់ជាមួយពួកមនុស្សហើយនឹងការបានស្ដាប់នៅការនិយាយរបស់ពួកមនុស្ស អាហ្នឹងគឺយើងដឹងរឿងនឹងកាន់តែច្រើនជារឿងពិតណាស់ចំពោះកូនប្រុសស្រីដែលមាននៅណាគំនិតមិនល្អជាមួយនឹងឪពុកម្ដាយហ្នឹងតែងតែគិតបែបនោះឯងតែតែគិតថាធ្វើបន់ជាមួយឪពុកម្ដាយណា ដើម្បីសងគុណគាត់ឲ្យរួចហ្នឹងអាអា ចេញវាចាថាដើម្បីសងគុណគាត់ឲ្យរួចដល់ឯងដែលថាវាប្រព្រឹត្តទៅដើម្បីបៀតបៀនអ្នកដទៃហ្នឹងហើយបៀតបៀនខ្លួនឯងមុនទៅហើយណាមុននឹងបៀតបៀនអ្នកដទៃហ្នឹងគឺបៀតបៀនខ្លួនឯងរួចមុនទៅហើយបៀតបៀនខ្លួនឯងបៀតបៀនយ៉ាងម៉េចបៀតបៀនត្រង់ថាវាមាននៅអកុសលធម៌ក៏ខាងក្នុង ចិត្តរួចមុនទៅហើយជាពិសេសគឺមោហៈតែម្ដង ឈ្នះមោហៈបិទបាំងមិនអោយឃើញនៅគុណគឺសេចក្តីល្អរបស់មេត្តាដែលដែលដែលរឹបបានអស់ហ្នឹងណាគឺមិនអោយឃើញទេហើយមោហៈហ្នឹងវាកើតទៅនាំឲ្យកើតលោភៈជាប់ជំពាក់មួយទ្រពសម្បត្តិមិនហ៊ានលះបង់ឲ្យទៅចំមេត្តាបិតាទេវាទៅជាជាហេតុឲ្យកើតការជាប់ជំពាក់ណាហើយជនអីអឺ វាចេះដល់កើតតោសៈបន្តទៀតមាននៅសេចក្តីថ្នាំងថ្នាក់អអន្តពន្ធចិត្តជាមួយពុកម្ដាយបន្តិចបន្តួចចឹងទៅក៏គិតថាធ្វើបន់មិនដឹងទៅធ្វើបន់ជាមួយគាត់ប៉ុណ្ណឹងទៅរួចគុណគ្នាហើយមិនចាំទៅដឹងគិតថានរណាជាពាក់គុណនរណាឲ្យទៀតទេ នឹងចំណុចនឹងហើយដែលធ្វើឲ្យកូនប្រុសស្រីនឹងឯងទៅជាកូនអកតញ្ញូដោយសារតែរឿងគិតថាធ្វើទៅដើម្បីសងគុណមេត្តាបិតារួចនោះឯង ប៉ុន្តែគឺជារឿងមិនល្អទៅហើយព្រះអង្គសវណ្ណបញ្ញោលោកអត់អត់អឺនៅអញ្ចឹងតែជាមិនមិនមិនមិនឡាយទេតែមើលនឹងវាដាច់ការឡាយទៅហើយដល់ថាការឡាយដល់ដល់អត់នៅអញ្ចឹងតែជាមិនអូនៅតែនៅការឡាយនៅដល់តាណាការឡាយនៅដល់ក៏ប៉ុន្តែគុណចាស់សវណ្ណបញ្ញោលោកអត់ឃើញឡើងមកវិញណា នៅណាហើយខ្ញុំសាកណោក៏ចេញទៅចេញទៅបាត់ទៀតហើយទៅអឺតែចំណៃអត់ឃើញអោយសញ្ញាមកចាំមើលតេតងជាមួយ លោក ខាងកម្មវិធីបាទយ៉ាងម៉េចបាទហើយ អូប្រហែលជាមានព្រៀនមានអីដែរលោកថាឲ្យបិទបើមិនចឹងមិនមិនត្រូវបិទបើកម្មវិធីមិនទាន់បានចប់ផងហ្នឹងចឹងបាត់មែនគុំចាស់អត់តនេះខ្ញុំចាំមើលបន្តិចហ្នឹងបើចាំមើលបងតបបញ្ញោបន្តិចបង ព្រះអង្គញាមសត្វនោះក៏លោកដាច់ដដែលទៅបាទលោកបាត់ហើយកូនចាស់ហើយចាំមើលលោកខ្ញុំសាមកកុំព្យូទ័រគៀងអូកុំព្យូទ័រគៀងហ្នឹងណាចាំមែនតែការឡាយរបស់លោកគៀងបាត់ហើយហ្នឹងចឹងអត់អីទេចឹងនោះបញ្ចប់ការសន្ទនាប៉ុណ្ណឹងចាស់ក្នុង រាត្រីនេះព្រោះអីព្រះអង្គសវណ្ណបញ្ញាលោកកូនទៅលោកកៀងអញ្ចឹងបើសិនជាចំណែកអាត្មានិយាយទៅលឺអាហ្នឹងក៏ជាការល្អបើមិនលឺទេក៏ចាត់ទុកថាជាចាត់ទុកថាជាមុខៈសូមប្រកាសបន់ដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គជូនបន់ញាតញោមពុទ្ធបរិស័ទគ្រប់គ្នាជ្រះថ្លាអនុមោទនាបានសម្រេចបន់ធម្មទាននៅក្នុងរាត្រីនេះគ្រប់គ្រប់ព្រះអង្គគ្រប់គ្រប់គ្នាសូមអនុមោទនាធុសាធុសា